Hello ជំរាបសួរជំរាបសួរបងប្អូនឮខ្ញុំទេបាទឮទេបាទហ៊ុនសែនថា មានអា100000ណាវាត្រួតពីលើក្បាលអញចឹងហើយបានជាអញធ្វើឆ្កែគេរហូតនោះបាទឮទេបងប្អូនឮខ្ញុំទេបាទហ៊ុនសែនហ្នឹងហៅហៅគាត់អា100000 បាទហើយគាត់អា10ម៉ឺនអា10ម៉ឺននឹងត្រួតលើក្បាលហ៊ុនសែនរហូតមកបាទអូលឺអ្នកមីងចន្ទ្រាវតីលីបងប្អូនជំរាបសួរទាំងអស់គ្នាយប់មិញតាំងពីជេពួកអដែងនោះមកដូចរៀងបាត់រៀងបាត់ឈើទុកកកបន្តិចបងប្អូនណាអាយ៉ា គាត់ថាយើងធ្វើស្បាត់ធ្វើទុកកកមកទៀតបាទហើយស្ដាប់បានបទចម្រៀងមិញទេបងប្អូនណាណាអ៊ុនសែនសារភាពថាមានអា100000វាធួន លើក្បាលអញហើយយល់ទេចឹងអត់មានអីចម្លែកទេណាបងប្អូនបរិជនីបង Jennifer ពុនបាទ ហើយបងប្អូនទាំងអស់គ្នាជំរាបសួរទាំងអស់គ្នាណាថ្ងៃនេះសលេងរៀងគ្រាន់បើជាង ការប្រយុទ្ធមិញបន្តិចដោយសារតែយុទ្ធមិញហ្នឹងជេរំដោះគ្រោះបាទជេររំដោះគ្រោះយុទ្ធមិញហ្នឹងគឺធរយុទ្ធមិញ គឺមួយបត់ហ្នឹងគឺថាបងសភាពបាទមួយបត់ហ្នឹងគឺជេរសុតបាទជេរសុតហ្នឹង បាទមកបត់យប់មិញណាបត់យប់មិញជេរសតបាទលោកដលេចាហ្នឹងហើយឥឡូវថ្ងៃនេះមិនជេរពេកទេណាបងប្អូនណាព្រោះយប់មិញហ្នឹងជេរម្ដោះគ្រោះឲ្យខ្លួនឯងបាទម្ដោះគ្រោះក្អកអញ្ចឹងខំប្រឹងស្រែកជេរពួកវាដើម្បីបាត់ក្អក ឥឡូវធូរមែនបាទតែបើជេរមួយថ្ងៃនឹងទៀតប្រហែលជាឈូបន្តិចទៀតប៉ុណ្ណឹងណាហើយកុំជេរវាទៀតបាទបាទណារីគុណពួកវាបន្តិចទួចទៅបានណាបាទអឺថ្ងៃនេះខ្ញុំចង់ជំរាបបងប្អូនអំពីរឿង យើងនាំគ្នាទៅធ្វើបាតកម្មប្រឆាំងជាមួយនឹងវត្តមានរបស់ហ៊ុនសែននៅលើទឹកដីសហរដ្ឋអាមេរិកដោយដែលខ្ញុំជំរាបបងប្អូនអញ្ចឹងថាវត្តមានរបស់ហ៊ុនសែនមិនមែនក្នុងនាមកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកឬក៏ក្នុងនាមគណៈបកប្រជាជន កម្ពុជាដែលដឹកនាំប្រទេសរាល់ថ្ងៃហ្នឹងជាមួយនឹងសហរដ្ឋអាមេរិកទេណាខុសគ្នា គឺក្នុងនាមហ៊ុនសែនជា សមាជិកអាស៊ានហើយក៏ជាប្រធានអាស៊ានបដូវវេនតែទោះជានៅ ក្នុងរូបភាពណាក៏ដោយនៅក្នុងរូបភាពទាំងពីរហ្នឹងគឺពួក CPP គេថាទោះជានៅ ក្នុងប្រធានអាស៊ានបដូវវេនទោះជានៅក្នុងនាយករដ្ឋមន្ត្រីខ្មែរ ពួក CPP គេថាពួកឯងហ្នឹងគួរតែមានមោទនភាពដែលមាននាយករដ្ឋមន្ត្រីខ្មែរទៅប្រជុំជាមួយនឹងសហរដ្ឋអាមេរិកសម្រាប់ខ្ញុំបើសិនណាជាប្រជុំជាមួយហ៊ុនសែនអានឹងដូចណែ ដោយរបបលោកโจ Biden នឹងប្រជុំជាមួយនឹងគណៈសត្វតិរិឆានអញ្ចឹងប៉ុន្តែសំណាងហើយដែលលោកប្រធានាធិបតី Joe Biden លោកប្រធានាធិបតី Joe Biden ប្រជុំជាមួយនឹងសមាជិកអាស៊ានអញ្ចឹងវាមិនមែនជាគណៈឆ្កែមកវងទេបាទវាមិនមែនជាគណៈតិរិឆានមកវងអានឹងគឺសម្រាប់ខ្ញុំរឿងអ្នកផ្សេងទៀតខ្ញុំអត់ដឹងទេ ប៉ុន្តែបើសម្រាប់ខ្ញុំខ្ញុំវិញហ៊ុនសែនមកប្រជុំលើក នេះគឺមកប្រជុំក្នុងនាមអាស៊ានអញ្ចឹងទោះជាប្រទេសណាមួយធ្វើជា ប្រធានអាស៊ានក៏ដោយ នៅក្នុងចំណោមប្រទេសទាំង10ហ្នឹងបាទនៅក្នុងចំណោមប្រទេសទាំង10ហ្នឹងទោះជាប្រទេសយួនជាប្រទេសកុម្មុយនីសក៏អាស៊ានជាមួយនឹងអាមេរិកត្រូវតែមានការប្រជុំគ្នាដែរ មួយចេះបងប្អូនណាដែលយើងហៅថាសមាគមអាស៊ានដូចគ្នានឹងសមាគមអឺរ៉ុបចឹងដូចគ្នាបេះបិទអត់ខុសគ្នាទេបងប្អូនយល់ថាសមាគមអឺរ៉ុបទាំង28 27ប្រទេសហ្នឹងបងប្អូនជឿថាមានប្រទេសមួយចំនួនប្រកាន់របបសង្គមនិយមនិងរបបកុម្មុយនីសទេ ក៏ជឿថាមាននៅមាននៅមានប្រទេសទាំង27នៅអឺរ៉ុបហ្នឹងអត់អត់អត់មែនប្រជាធិបតេយ្យទាំងអស់ទេណាមានប្រទេសខ្លះជាប្រទេសសង្គមនិយមជាប្រទេសកុម្មុយនីសបែបសកលភាវូបនីយកម្មដែរអញ្ចឹងក៏គេចាត់បញ្ចូល នៅក្នុងនឹងដែរបងរាជនីដូចគ្នានឹងសមាគមអាស៊ានអញ្ចឹងសមាគមអាស៊ានវាមានប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ក៏វាមានប្រទេសកុម្មុយនីសតែគេអត់ខ្វល់ទេគេធ្វើការជាមួយ នឹងសមាគមគេអត់ធ្វើការជាមួយនឹងប្រទេសកុម្មុយនីសនោះទេបើសិនណាជាពួកកុម្មុយនីសនោះវាចូលនៅក្នុងសមាគមអាស៊ានចឹងសហរដ្ឋអាមេរិកក៏គេត្រូវធ្វើការជាមួយនឹងសមាគមអាស៊ានដូចគ្នាហើយគេត្រូវធ្វើការជាមួយនឹងពួកនោះទាំងអស់គ្នាចឹងហើយបានសូមឲ្យបងប្អូនយល់ពីចំណុចហ្នឹងហើយ ចំណុចមួយទៀតជាចំណុចសំខាន់ដែលហ៊ុនសែនរៀបចំពេលដែលគេបានមកនៅសហរដ្ឋអាមេរិកនៅក្នុងខែ5ហ្នឹងថ្ងៃទី12ហ្នឹងហ៊ុនសែនគេសុំវីសាមកមុនហើយបើតាមដែលខ្ញុំដឹងហ៊ុនសែនឲ្យគេសុំវីសាហ្នឹងចំនួន500នាក់ ដើម្បីចូលមកទឹកដីសហរដ្ឋអាមេរិកក៏ប៉ុន្តែអគ្គកុងស៊ុលរបស់អាមេរិកបានបដិសេធនៅសំណើនោះវាច្រើនលើសលុបពេកវាច្រើនពេកវាមិនដឹងទៅទៅស្អីច្រើនបកាច់ងាប់មកអីក៏ច្រើនអឺពីការពិតសហរដ្ឋអាមេរិកគេចង់បានចំណូលព្រោះធម្មតាទិញសម្បត្តិយន្តហោះចូលទឹកដីគេវាបានផលចំណូលណា ប៉ុន្តែអាការដែលរៀបចំមករបស់ហ៊ុនសែនហ្នឹងវាហួសហេតុវាហួសវិស័យធ្វើឲ្យទូតសហរដ្ឋអាមេរិកហ្នឹងវាអស់សំណើចអស់សំណើចសំណើសុំ4500នាក់នៅ ក្នុងការដែលអមដំណើរហ៊ុនសែនមកសហរដ្ឋអាមេរិកនោះណាហើយមានមនុស្សមួយចំនួនទៀតសុំវីសាពិសេស វិសារដ្ឋដោយមានការធានារវាងក្រសួងការបរទេសខ្មែរជាមួយនឹងក្រសួងការបរទេសសហរដ្ឋអាមេរិកបាទអានឹងអញ្ចឹងហើយបងប្អូនមានបងប្តីពីងនោះគាត់ថាអត់លឺហ្មងបងប្អូនតន្ត្រីគេថាលឺតែបងប្អូនអត់លឺដែរហើយក៏ អូខេលីងបាទចឹងបងចេញសិនទៅហើយចូលមកវិញបាទបាទបើមិនចូលមកវិញសម្រាប់ក៏បានដែរបាទអឺមគេបានបដិសេធហើយគេអស់សំណើចអានឹងពហុព័ត៌មានរបស់ពួក CPP តែគេផ្ដល់ជាពិសេសអ្នកមួយចំនួនយកផ្ទះយកប្លង់ដីយកអីទៅប្រចាំដើម្បីបានវីសាមក អមជាមួយហ៊ុនសែនពីព្រោះហ៊ុនសែនគាត់និយាយហើយគាត់ថាគាត់ចង់បានមនុស្ស1000នាក់ដើម្បី ទៅ ទទួលគាត់អឺក្នុងនាមអ្នកគ្រប់គ្រងនឹងដើម្បីគាត់ថតរូបគាត់គាត់គាត់ថតរូបយកទៅឲ្យប្រជាពលរដ្ឋខ្មែរក្នុងស្រុកនោះបាន មើលឃើញព្រោះចិត្តបោះឆ្នោតព្រោះចិត្តបោះឆ្នោតក្រមប្រសាគុំសង្កាត់នោះគាត់ថាអ្នកនៅក្រៅប្រទេសនឹងគ្រប់គ្រងគាត់ច្រើនណាស់ប៉ុន្តែតាមដែលខ្ញុំដឹង គាត់ស្នើពីស្រុកខ្មែរមកគាត់ណាអមដំណើរគាត់ហ្នឹងគាត់ចង់ដាក់500នាក់មកប៉ុន្តែគេបដិសេធទេបានប្រមាណទេដូចជាមិនដល់ប្រមាណទេប្រហែលជាខ្ទួងមិនដល់ទាំង100ផងអញ្ចឹង plan B របស់គេហ្នឹងគឺគេមានតែពឹងទៅលើអ្នកនៅក្រៅប្រទេសហើយគេក៏បានតាក់ទងទៅពួកនិស្សិតបញ្ញវន្តហើយអឺ គេតាក់ទងទៅតាមសាខាសាខានឹងមិនថាតើអ្នកនឹងជា សមាជិកគណៈបកប្រជាជន ឬមិនមែនជាសមាជិកគណៈបកប្រជាជនទេគឺគេសុកចិត្តចេញថវិកាឲ្យសម្រាប់ទៅ ទទួលហ៊ុនសែនថ្លៃច្រាស់ច្រំលើហ៊ុនសែនលើគណៈបកប្រជាជន យើងថ្លៃច្រាស់ច្រំលើគណៈបកប្រជាជនអឺថ្លៃ ណែណែថ្លៃងាប់ថ្លៃងាប់ណាអាថ្លៃដេកយើងកុំហៅថ្លៃដេកហៅថ្លៃវាងាប់មួយយប់ថ្លៃវាងាប់មួយយប់បាទថ្លៃវាងាប់មួយយប់ហ្នឹងគឺគេចេញវាគេចេញឲ្យអាស្ថាគារថ្លៃខ្ញុំហៅថ្លៃវាងាប់ថ្លៃវាទៅងាប់ហើយថ្លៃវាណែ កដាលដើមទ្រូងអាកដាលដើមទ្រូងហ្នឹងគឺផឹកស៊ីបាទផឹកស៊ីបាទផ្លៃកដាលដើមទ្រូងហ្នឹងផឹកស៊ីបាទលើគណៈបតិជន ហើយថ្លៃធ្វើតណើណាថ្លៃធ្វើតណើអឺថ្លៃវាហោះហើថ្លៃវាប្រកាច់ប្រកិនហ្នឹង គឺនៅលើគណៈបតិជនចេញតើធ្វើម៉េចរយយ៉ាងតិចបំផុតឲ្យបាន1000នាក់ហើយក៏វាតាក់ទងទៅខាងកាណាដានោះទៀតទៅអគ្គកុងស៊ុលកាណាដានឹងក៏វា នាំគ្នាមកដែរខាងអគ្គកុងស៊ុលកាណាដានឹងដើម្បីមកទទួលមេវាវាស្នើសុំដាក់ចំនួន100ផ្លាយអ្នកជាងមកពីកាណាដានោះអើតាសុំដល់ប៉ុន្តែមិនដឹងថាតើ គេឲ្យមកដែរឬអត់ឬក៏យ៉ាងណាខ្ញុំ អត់ទាន់បានប្រភពព័ត៌មានហ្នឹងទេបាទពីកាណាដាមកហ្នឹងវាដាក់100អ្នកជាងដើម្បីស្នើសុំមកទទួលមេវាគណៈប្រតិភូវាហ្នឹងបាទដោយបូកជាមួយនឹងនៅតាមបណ្ដាញនីមួយនីមួយក្រមនិស្សិតបញ្ញវន្តខ្លះទៅក្រមអាប្រភ្លើប្រភ្លើដោយពួកម៉ាក់ហឺនពួកអាស័យស្អីហ្នឹងវាទៅហើយវាណាត់គ្នា អាតកែមួយចំនួនវាចេញលុយ លុយហ្នឹងសួរថាសួរថាតាគណៈប្រជាជននឹងវាវិចលុយយកមកឲ្យថាមែនទេលុយហ្នឹងវាចេញសិនទេចេញហោប៉ាវាទៅណាឧបមាថាមេមេនៅកន្លែងណាមួយឧបមាថាមេនៅអូហាយ៉ូមេនៅអូហាយ៉ូគេមានកញ្ចប់ថវិកាគេឲ្យស្រេចឧបមាថាបើខ្ញុំមេគណៈប្រជាជននៅអូហាយ៉ូខ្ញុំចេញទៅខ្ញុំចំណាយឥឡូវចំនួនមនុស្សប្រមាណអ្នកទាំងស៊ីទាំងច្រាស់ទាំងច្រំទាំងធ្វើដំណើរទាំងថ្លៃងាប់មួយយប់ នៅ Washington DC ហ្នឹងបាទបូកសរុបគ្នា ទៅអស់ប្រមាណចេញពី Ohio ខ្ញុំហ្នឹងមានប្រមាណអ្នកឧបមាថា20អ្នក20អ្នកខ្ញុំចេញទាំងអស់ខ្ញុំឯងខ្ញុំតែចេញអត់មានពួកអាគណៈបតិជនវាឲ្យលុយមកខ្ញុំតម្ងឯងតែរិចមកតម្ងខ្ញុំចេញសិនខ្ញុំចេញសិនខ្ញុំមានតែមួយជីទៅធ្វើមួយជីទៅខ្ញុំចេញទៅថាសម្ដេចខ្ញុំចេញអស់ប៉ណ្ណេះប៉ណ្ណេះដល់ហើយទៅណោះយើងទៅទូទាត់ទៅយើងទៅស្រុកខ្មែរទៅទូទាត់លត់សោគ្នានៅស្រុកខ្មែរ អត់មានប្រមាសអីទេអារឿងទេពទូលុយអាហ្នឹងហើយដែលហៅថាលុយអឺរបស់គណៈបកប្រជាជនដែលគណៈបកប្រជាជនហ្នឹងវាជួលហ្នឹងវាជួលអញ្ចឹងវាមិនមែនយកលុយវិចលុយទាំងវ៉ាលីទាំងវ៉ាលីដោយអាអាដាំឆារីអីថាអាម៉ណែតទឹកលុយទាំងវ៉ាលីម៉ាលីមកបារាំងមកអានេះអីទេអាហ្នឹងវាជារបៀបប្រភ្លើទេអាម៉ណែតក៏វាមិនប្រភ្លើពួក CPP ក៏វាមិនប្រភ្លើ10គាត់ អញ្ចឹងដែរហើយសួរថាហេតុអីបានពួកអាដាមចារីវាថាវាចាប់បានលុយអាម៉ណែតយកមកសោកប៉ាន់នេះអូយអានឹងឈួតទេពួកអាឈួតទេអានឹងមនុស្សឈួតប៉ុណ្ណាក៏ដោយវាមិនដែលវិចលុយរាប់លានដាក់តាមយន្តហោះមកដើម្បីឲ្យគេចាប់យកទេហើយជាពិសេសមេដឹកនាំធំធំទៀតវាមិនខ្វះលុយទេគ្រាន់តែលុយនៅក្នុងអគ្គកុងស៊ុលវាខ្វះទេគ្រាន់តែលុយអ្នកមានតកែតកែពួកវានៅក្រៅប្រទេសនឹងខ្វះអីវាចាំបាច់វិចលុយមករកអាប្រកាច់យកទេ វាផ្ទេផ្ទូលុយគ្នានៅតែហ្នឹងហើយវាទៅយកនៅស្រុកខ្មែរវាអត់ប្របាសអីទេពួកអាហ្នឹងវាផ្ទេផ្ទូលគ្នាតែយ៉ាងឯងចឹងហើយបានតែបងប្អូនមួយចំនួនអត់ដឹងខ្យល់អីហើយជឿតាមពេលកន្លះទៅថាអូអាម៉ណែតដឹកលុយមករាប់លានមកចែកមកអីអើយលុយចាំបាច់គេយកមកចែកស្អីគេផ្ទេផ្ទូគ្នាចឹងឯងប្រហែលឧបមាថាខ្ញុំមិនជាតកែ ដូណាត់មួយទៅមកត្រឹមលុយ4 10 20ម៉ឺនរឿងអីអត់មានចាយសិនទៅ ហើយមិនម៉ែយើងចង់ទៅទិញដីនៅស្រុកខ្មែរយើងមានស្រេចមានទាំងអស់កាសិតតែមានស្ថាប័នគេតាអត់មានប្រមាក់ទេអារឿងផ្ទេផ្ទុះលុយកាក់នឹងបងប្អូនដែលជឿខ្ញុំមួយម៉ាត់ទេអញ្ចឹងអឺគម្រោងនៅគម្រោងរបស់ហ៊ុនសែនហ្នឹងដែលខ្ញុំទទួលបានព័ត៌មានហ្នឹងគឺគេគម្រោងចំនួន1000នាក់ប៉ុន្តែអាចលើសពី1000នាក់ឬក៏ក្រោមអានឹង ខ្ញុំមិនដឹងទេចាំមើលគេថតឲ្យយើងមើលយើងដឹងហ៎ព្រោះយើងឃើញហើយគ្រាន់ណាគ្រាន់ណាហ៊ុនសែនមកមានពួកខ្មែរខ្មែរយើងមួយចំនួនដែលគ្រប់គ្រងហ៊ុនសែនហ្នឹង ដែលស៊ីពេហ៊ុនសែនហ្នឹងដែលតាមលិទ្ធពងហ៊ុនសែនហ្នឹងប៉ុន្តែពួកហ្នឹងអត់អត់នេះទេតែបន្តិចទៀតទៅវាដឹងហើយដូចមានអ្នកខ្លះអ្នកមានអ្នកមានទៅពួក CPP វាវាវាកັບកេងយកអស់អ្នកមួយចំនួនចេញមកវិញអត់ហ៊ានមាត់អត់ហ៊ានកថា ពួក CVP ប្លន់លុយវាអឺប៉ុន្តែអាអ្នកដែលមិនទាន់ CVP ប្លន់លុយវាហ្នឹងវាកំពុងតែអូសบายចិត្តអញបានស្គាល់អ្នកធំនៅក្នុងគណៈបព្វជិជនអើអញបានខ្នងហើយថ្ងៃក្រោយអញទៅរកស៊ីនៅស្រុកខ្មែរស្រួលហើយអឺហើយអត់តន់ដឹងទេអូនណាណាមានអ្នកមាននៅប្រហាំងនៅអាមេរិកជាច្រើនហើយតែត្រូវពួក ACVP ហ្នឹងវាប្លន់យកដីទាំងអស់ឲ្យវា តែចុះយើងនៅក្រៅប្រទេសយូរយើងមានតលុយមានឈ្មោះឯណានៅក្នុងស្រុកខ្មែរយើងទិញដីដាក់ឈ្មោះវាឲ្យឲ្យដាក់ឈ្មោះវាហើយយើងនឹកថាអើពួកម៉ែណាចិត្តស្និទ្ធអ្នកធំផ្កាយ1ផ្កាយ2ផ្កាយ3បងប្អូនស្រាប់តែដីឡើងថ្លៃពឹបវាវាយកឲ្យទាំងអស់អាយើងអ្នកចេញលុយទិញដីហ្នឹងតែទេស្អាតមានអ្នកខ្លះទៅក៏គេឲ្យថ្លៃដើមមកវិញទៅក៏គ្រាន់បើទៅ មានអ្នកខ្លះទៀតមិនបានថ្លៃដើមមកវិញហើយមានអ្នកខ្លះទៀតបាត់ទាំងខ្លួនទៅទៀតងាប់បាត់ទៅទៀតហើយពួកអាជំនាន់ថ្មីវាអត់ដឹងរឿងវាអត់ដឹងរឿងនោះណាវាអត់ដឹងរឿងនោះហើយដល់ពេលវាអត់ដឹងរឿងនោះវាខំប្រឹងទៅគ្រប់គ្រងហ៊ុនសែនអាគ្រប់គ្រងអីគ្រប់គ្រងទៅមុននឹងក្រោយគួងតហ៊ុនសែនវាយក្បាលម៉ែឯងឪឯងអានឹងបានញាក់កណាត់ឲ្យឯងទៅតាមយថាកម្មរបស់ពួកឯងចុះ ពួកគេហ្នឹងនៅក្រៅប្រទេសណាពួកគេនៅក្រៅប្រទេសហ្នឹងគេខំប្រឹងអរគុណចំពោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានអញ្ជើញសម្ដេចហ៊ុនតែនមកប្រជុំ នៅទឹកដីសហរដ្ឋអាមេរិកអាបកាច់ក៏មកបានអាស៊ានយោងទេតែមិននឹងអាចប្រឡាក់ចវៈហើយវាអាណាគេរាប់អានទេតំណាងហើយ អាពងក្តរនឹងចូលជាសមាជិកអាស៊ាននោះណាតំណាងហើយបើមិនបានចូលជាសមាជិកអាស៊ាននឹងអាចគូជាគ្នានោះវាគ្មានអីអស្ចារ្យទេអូខេ Do you understand what I'm saying អាយុចេះអង់គ្លេសមួយម៉ាត់ពីរម៉ាត់ដែរតាបាទណាអញ្ចឹងគេកម្រងគេកម្រងធ្វើម៉េចណាគេកម្រងធ្វើម៉េចឲ្យបាន ណែណែណែណែណែ1000នាក់ពីព្រោះហ៊ុនសែនមកហ្នឹងគឺមកផ្ដាំងាប់ហើយហ៊ុនសែនអត់មានឱកាសមកអាមេរិកទៀតទេ នេះគឺជាលើកបញ្ចប់ហើយក៏ជាលើកបង្ហើយហើយក៏ជាលើកអវសាននៃហ៊ុនសែនដែរហ៊ុនសែនគ្មានឱកាសមកអាមេរិកទៀតទេហ៊ុនសែននឹងទៅងាប់នៅស្រុកចិន ពំនោះសោតហ៊ុនសែននឹងទៅកប់នៅស្រុកយួនរឿងវាប៉ុណ្ណឹងវាអត់មានអីទៀតទេបាទព្រោះហ៊ុនសែនប្រែថាអា100000នៅលើក្បាលហ្នឹងហើយហ៊ុនសែនប្រែថាអា100000នៅលើក្បាលអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងអាហ្នឹងហើយគឺជាចំណុចមួយ ដែលខ្ញុំចង់ជម្រាបជូនបងប្អូន សម្រាប់ជូនបងប្អូនឲ្យបងប្អូនបានជ្រាបចឹងទេពួកអាកាណាដាត្រៀមនៅឯងត្រៀមមកទទួលអាជោនៅអាពួកអាមេរិកឯងត្រៀមមកទទួលអាជោនៅព្រោះអាជោថ្ងៃក្រោយលែងបានមកក្រៅប្រទេសហើយអាជោនោះវាបានជួនៅតែក្នុងស្រុកទេលើកចុងក្រោយហើយអញអញសង្ឃឹមថាបើកយន្តហោះមកនឹងយន្តហោះមិនផ្ទះបាញ់ងាប់ទេ សុំសុំទោសបានសន់ឲ្យអញ្ចឹងណាសុំកុំឲ្យយន្តហោះហ្នឹងត្រូវមីស៊ីលគីឡូមីស៊ីលអីរបស់រុស្ស៊ីអីបាញ់ទៅអ៊ុយក្រែនអីច្រឡំអីចំបាញ់ចំអាឡែងទៅប៉ះយន្តហោះហ៊ុនសែនអីអីយ៉ាងដែរសូមឲ្យមីស៊ីលរបស់រុស្ស៊ីហ្នឹងធ្វើម៉េចបាញ់ពង្វៀងយន្តហោះដាច់ដៃជោតែហោះមកហ្នឹងឲ្យសូមឲ្យរន្ទះទាំងឡាយ សូមឲ្យទេវតាទាំងឡាយ10000ចក្រវាលមេត្តាជួយថែរក្សាយន្តហោះម្ដេចដេកជួផងលេងមិនបានទេយន្តហោះហ្នឹងអត់ដឹងបាទបាទជួយថែរក្សាយន្តហោះម្ដេចដេកជួផងកុំឲ្យផ្ទះបាញ់ត្រូវណាកុំឲ្យពួកអេលៀនមកយកយន្តហោះហ្នឹងទៅបាត់កុំឲ្យមីស៊ីលរបស់រុស្ស៊ីបាញ់ទៅអ៊ុយក្រែនច្រឡំបាញ់ចំយន្តហោះដេកជួកុយ ហើយនឹងគឺថាសូមបួងសួងទស្សបរមីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមឲ្យបោវាសជាវៀងចេញឆ្ងាយទៅអងទៅអងបាទទៅអងចាអឺរឿងហ៊ុនសែនមកប៉ណ្ណឹងហើយរឿងគេជួបគ្នាថ្ងៃណាថ្ងៃណាអានឹងវាជួបគ្នាថ្ងៃណាថ្ងៃណា បងប្អូនគួរតែដឹងឯងអូខេ វាគង់តែថតឲ្យយើងមើលវាគង់តែអួតតាម Facebook ទេអារឿងអត់មានអីច្រើនទេដោយការវាទៅបារាំងអញ្ចឹងការឆ្នាំណានោះការទៅបារាំងដែលអាម៉ាណែតតែជ្រៀងណាកបីស៊ីស្រូវបងមិនសូវហ៊ានដេញកបីដើរចេញបងដេញឲ្យស្រីមើលកាហ្វឺក្នុងទឹកបងមិនសូវហ៊ានចាប់កាហ្វឺងប់ស្រាប់បងចាប់ឲ្យស្រីមើលអាម៉ាណែតគេជ្រៀងថាឪអញគឺកបី ពួកអ្នកទាំងអស់គ្នាមិនមិនហ៊ានទិញកបីពេលអាកបីនៅបារាំងពេលអាកបីចេញពីបារាំងកាលហ្នឹងចេញពីណាទេពីកន្លែងណាទេពីស្អីទៀតទេបាទហ្នឹងហើយទៅអឺរ៉ុបណាមិនចេញពីបារាំងទេទៅអឺរ៉ុបកាលហ្នឹងបាទហើយអាម៉ាណែតហៅអើវាអាកបីអាកបីហ្នឹងហើយហើយដល់ក្រោយមកខុនសែនខឹងហៅអាម៉ាណែតអាកូនកបីគាត់ថា កបីកចាស់ទៅធ្វើបាបកូនកបីគាត់ហៅកូនគាត់ណាអាកូនកបីគាត់ហៅអាម៉ណែតអាកូនកបីធ្វើម៉េចបើឪបើអាកូនវាហៅហ៊ុនសែនកាលពីមុនអាមេកបីហ្នឹងទៅវិញទៅអាកូនហៅអាកបីទៅអាហ៊ុនសែនហៅណែកូនហ្នឹងអាកូនកបីអញ្ចឹងទៅសងស្ទឹកគ្នាទៅវិញទៅមករួចទៅអឺ កាលហ្នឹងយងខេមរ៉ាមានមនុស្សប្រមាណទេដូចជាដូចជាមិនដល់ទាំង500នាក់ផងហើយអាម៉ាណែតហ្នឹងគេប្រាប់យងខេមរ៉ាថាខ្លួនឯងពេលផ្សាយព័ត៌មានខ្លួនឯងត្រូវប្រាប់ថាចំពោះសមាជិកសមាជិកាគណៈបកប្រជាជនអ្នកគាំទ្រសម្ដេចទាំងគណៈបកប្រជាជនទាំងមិនមែនគណៈបកប្រជាជនដែលស្រឡាញ់សម្ដេចហ្នឹង មានចំនួន1000នាក់ជាង1000នាក់គេថាអញ្ចឹងណាជាង1000នាក់ដែលមកទទួលគាំទ្រសម្ដេចជាង1000នាក់ដែលមកទទួលគាំទ្រសម្ដេចប៉ុន្តែ មនុស្សពិតប្រកបអត់ដល់ទាំង500ទេអានឹងគឺច្បាស់100%ហ្មងតែជួលឡុងហ៊ានធានាណាហ៊ានធានាព្រោះព័ត៌មានហ្នឹងព័ត៌មានមិនមែនតែជួលឡុងយកពីព័ត៌មានរបស់អឺមិនមែនជាព័ត៌មានដែលចេញមកពី យើងដែលតាមដានរាប់នៅតាម Facebook ទេគឺចេញមកពីគណៈបព្វជិជននៅក្នុងនោះដែលគេប្រាប់ខ្ញុំណាដែលគេប្រាប់ខ្ញុំដូច្នេះអឺមកអាមេរិកលើកនេះខ្ញុំសង្ស័យថាបើសិនណាគេមាន1000ខ្ញុំសង្ស័យវាប្រកាសថា1500ឬក៏វាប្រកាសថា2000បើមិនជឿខ្ញុំទេបងប្អូនចាំមើល ខ្ញុំទាយមកឲ្យខុសទេពួកអាសាព័ត៌មានរបស់ CPP នេះខ្ញុំប្រាប់ទៅហើយវាធៀមចំណាយលុយអស់ហើយវាធៀមចំណាយលុយរាប់លានវាអត់ខ្វល់ទេវាមិនខ្វល់ទេវាព្រោះវាចង់យកអាព្រឹត្តិការចុងក្រោយហ្នឹងយកទៅអួតនៅក្នុងស្រុកមុននឹងបោះឆ្នោតហ្នឹងយកទៅអួតក្នុងស្រុកបាទអើការនោះ200ឯបងបងសូប៊ុនសូ កាលនោះ200ជាងខ្ញុំថាមិនខ្ញុំថាខ្ញុំ ស្មានទេខ្ញុំថាចិត្ត500ចុះបងសូបនសូក៏នៅខាងនោះដែរគាត់ដឹងហើយគាត់ដឹងអត់ដល់ទាំងដល់តែ200ជាងណាអត់ដល់ទាំង500ផងប្រកាសថា1000ព្រោះអាបណ្ដាញព័ត៌មានរបស់ពួកកុម្មុយនីសនឹងចឹងឥឡូវខ្ញុំនិយាយពីរឿងនឹងបញ្យល់បងប្អូនតិចខេតអីបានជាពួកអាកុម្មុយនីសវាចូលចិត្តសម្ដែងវាយល់ថាអាការសម្ដែងតបតាយព័ត៌មាន កំភ្លៃហ្នឹងវាមានប្រយោជន៍សម្រាប់ពួកវាវា មានប្រយោជន៍សម្រាប់ពួកវាអញ្ចឹងហើយបានជាពួកវាចូលចិត្តបំប៉ោងហើយនឹងបំភ្លៃព័ត៌មានបងប្អូនបងបរារតជំរាបសួរបងអឺបងប្អូនមានន័យចាំទេឥឡូវយើងអត់ចាំបាច់និយាយណាទេឥឡូវខ្ញុំចង់ប្រាប់ទៅបងប្អូនណាខ្ញុំចង់ប្រាប់ទៅបងប្អូនចេះ ចឹងប្រាប់ទៅបងប្អូន មាននៅចាំព័ត៌មានរបស់សហភាពសូវៀតអឺសុំទោសពួករុស្ស៊ីពួកអឺរុស្ស៊ីរងថ្ងៃវាយតអ៊ុយក្រែនអត់ទាំងឈ្នះផងឥឡូវហ្នឹងនៅអាតំបន់ដុនបាសហ្នឹងអាតំបន់ដែលថាវាយបានហ្នឹងឥឡូវអត់តាន់បានទេហើយប្រកាសថាកាន់កាប់ឲ្យបាន ប្រកាសថាកាន់កាប់ឲ្យបានណាអួតថាខ្លួនឯងខ្លាំងប៉កែវាយតែអ៊ុយក្រែនអត់ទាំងឈ្នះផងណាស្រាប់តាគម្រាមគេថាព័ត៌មានគេថាគម្រាមអឺរ៉ុបណាគម្រាម NATO ណាគម្រាមអាមេរិកហើយខ្ញុំជាឆ្ងល់ថាខ្ញុំឆ្ងល់ថាបើគេខ្លាចវា ចាំបាច់គេជួយកំភ្លើងទៅយូក្រែនឥឡូវបងប្អូនថាមើលមើលបើលោកខាងលិចខ្លាចវាចាំបាច់វាកម្រាមថាបើស្ទិនណាជាអ្នកឯងនៅតែជួយកំភ្លើងទៅយូក្រែនអ្នកឯងនឹងមានសង្គ្រាមជាមួយនឹងរុស្ស៊ីខ្ញុំថាអាចគួរទេចាំបាច់និយាយធ្វើអីទៀតណាហើយនិយាយឲ្យអាណាស្ដាប់ហើយនិយាយឲ្យតែពួកពួកហ៊ុនសែនស្ដាប់ពួកអាប្រភ្លើនោះស្ដាប់ពួកអាគាំទ្រពួកឯងនោះស្ដាប់ទេ គ្រាន់តែគេចេញសញ្ញាមកជួយកំភ្លើងទៅយូក្រែនណាគ្រាន់តែគេជួយកំភ្លើងទៅយូក្រែនប៉ុណ្ណឹងគេគ្មានខ្លាចឯងចុចប៊ូតុងនុយឃ្លៀអីទេហើយឯងប្រាប់ឯងទៅគេគ្មានខ្លាចទេបើគេខ្លាចឯងចុចប៊ូតុងនុយឃ្លៀគេមិនមែនទៅជួយកំភ្លើងខាងណែគេមិនមែនទៅជួយកំភ្លើងអ៊ុយក្រែនទេកុំប្លាប្លាអូខេកុំប្លាប្លាហើយមិនបាច់និយាយទេពួកឯងនឹងចង់និយាយអីក៏ គ្មានអាណាគេជឿដែរឯងចុចឲ្យគេអាលាយប្រមាណប្រទេសប្រទេសឯងមានតែមួយទេគេចុចឲ្យឯងអាលាយដូចតែគ្នាហ្នឹងហើយឯងអាលាយមិនដឹងរត់ទៅណាទេពួកឯងនោះញ៉ាពួកឯងអាលាយមិនដឹងរត់ទៅណាទេហើយស្មានតែប្រជាជនរុស្ស៊ីហ្នឹងគេចង់ឲ្យអាពូទីននឹងចុចគេបដឲ្យឲ្យវាចុចណាព្រោះក្របនុយក្លៀមិនមែនមានតែវាណាគេមានតែហ្នឹង គេមានដែរណាហើយវាអត់ដឹងលទ្ធផលហើយវាធ្វើសង្គ្រាមចង់បានអីបើវាបំផ្លាញបំផ្លាញគេហើយគេបំផ្លាញវាចោលហើយវាបានអីគេអានោះលទ្ធផលបានអីចាំតែគេឲ្យវានេះតាហើយហើយតកណាសង្គ្រាមនៅឃ្លាអាចិននៅព្រោះព្រំដែនហ្នឹងទោះជាយ៉ាងណាចិនក៏វាទប់មិនឲ្យអាពូទីនហ្នឹងវាអឺនុយក្លេរដែរពីព្រោះព្រំដែនចិននិងព្រំដែនរុស្ស៊ីវាជាប់គ្នាដែរ ហើយតែ NATO គេដាក់នុយក្លេអ៊ែរទៅ វាមិនប៉ះពាល់ដល់ទាំងអស់ហ្នឹងវាមិនមែនប៉ះពាល់តែរុស្ស៊ីណាវាប៉ះពាល់ដល់ទាំងអស់ហ្នឹងគឺមែនអាឈួតអញ្ចឹងអាព័ត៌មានរបស់ពួកវានឹងចេញទៅស្អីហើយវានិយាយទៅស្អីឥឡូវបងប្អូនគិតមើលមហាអំណាចមួយទាំងមូលមហាអំណាចពិភពលោកទី2មួយទាំងមូលវាយតែអ៊ុយក្រែនឈ្នះផង វាយតែយូក្រែនមិនឈ្នះផងណាឥឡូវហ្នឹងគេពាត់វាយដេញអាមេតបមួយ ដែលបញ្ជូនមកដើម្បីកាន់កាប់តំបន់មួយនោះឥឡូវហ្នឹងលបោះជើងរត់ទៅជាបាលនៅស្រុកបាត់ទៀតអាគេវាយឆ្មងគេតបគេវាយឆ្មក់ឥឡូវរត់ប្រផាត់ប្រទីងពីតំបន់មួយ ទៅតំបន់មួយយូក្រែនវាយរត់ប្រផាត់ប្រទីងអានឹងឆ្លោះតែជាមួយយូក្រែនផង ហើយហើយចង់ទៅឆ្លោះជាមួយអាមេរិកចង់ឆ្លោះជាមួយអូតាំងចង់ឆ្លោះជាមួយអឺរ៉ុបទៀតងាប់អញ្ញាងាប់ហ៎ហុយនិយាយអញ្ចឹងហើយមានអាណាគេខ្លាចមានអាណាគេបាក់ហូមមានអាណាគេបាក់ហូមបើគ្រាន់នៅយូក្រែនមួយធ្វើអីមិនចេញផងហើយមានអាណាគេបាក់ហូមអានឹងបំផ្លាញខ្លួនឯងមិនដឹងវាអួតរកអាប្រកាច់យកស្អី បើមិននិយាយគ្រាន់បើជាងនិយាយទៅដូចពួកអា CVP ចឹងវាអួតអូគេស្រឡាញ់វាច្រើនណាគេស្រឡាញ់សម្ដេចច្រើនណាណាប៉ុន្តែមួយថ្ងៃមួយថ្ងៃចំណាយលុយណាហើយអ្នកមួយចំនួនហ្នឹងចេះអើចំណាយលុយគេមិនមែនស្រឡាញ់ទេគេស្រឡាញ់ផលប្រយោជន៍ថ្ងៃណាមួយតែឯងអត់ផលប្រយោជន៍ឲ្យគេខ្ញុំប្រាប់អ្នកដែលទទួលផលប្រយោជន៍ពីហ៊ុនសែនហ្នឹងនឹងនឹងជន់កហ៊ុនសែនដដែលហ្នឹង គេមិនមែនស្រឡាញ់ហ៊ុនសែនទេអានឹងគេហៅថាគេស្រឡាញ់ផលប្រយោជន៍យល់អប្រជាជនខ្មែរ16លានអ្នកស្រឡាញ់សម្ដេចណាស់ពួកអាខ្មែរប្រឆាំងឯងក្រៅស្រុកប្រមាណអ្នកហ្នឹងណាគាត់បើអីខ្ញុំថាអើបើនៅក្នុងស្រុក16លានអ្នកស្រឡាញ់អាសម្ដេចឯងមិនក៏អាសម្ដេចឯងមិនរៀបចំឲ្យបោះឆ្នោតឲ្យបានត្រឹមត្រូវចាំបាច់ខ្លាចបោះឆ្នោតធ្វើស្អីហើយចាំបាច់ ណែណែណែណែណែណែអង្គគណៈបកគេដតីណារៀបចំការបោះឆ្នោតខ្លាចណែគណៈបកដតីនឹងណែជ្រះឆ្នោតធ្វើស្អីអញវាឆ្ងល់អញវាឆ្ងល់អញឆ្ងល់ពេកទៅទៅពហោះកន្លែងការងារនេះសិនបងបងបាទ ចឹងមែនបងប្អូនពួកអាអាព័ត៌មាន របស់ CVP ហ្នឹងណាវាបំផ្លើសរួយមហាបំផ្លើសអើបំផ្លើសចុយម៉ាយបំផ្លើសបំផ្លើសដល់កហ្មងពួកអាបំផ្លើសហ្នឹងបំបោងព័ត៌មានបំពុលព័ត៌មានណាហើយវាមិននឹងបំបោងព័ត៌មានបំពុលព័ត៌មានអូអាប្រកាសយកស្អី ហើយដល់ភាពពិតវាមិនដូចអាព័ត៌មានដែលវានិយាយណាអវាខំតសើម្នាក់ម្នាក់វាខំតសើសម្ដេចដេជោសម្ដេចដេជោជាមនុស្សមានរិទ្ធមានអធិពលជាស្ដេចកនចាប់ជាតិជាទេវតាចាប់ជាតិអីណានេះចេះតែនិយាយបងប្អូនពួកអានេះចេះតែនិយាយដល់ពេលនិយាយនិយាយនិយាយនិយាយទៅ ហ្នឹងហើយអាកូនចៅអារាស្មាច់អាអីហ្នឹងណាអាសនៈខោហ្នឹងអាសនៈខោហ្នឹងអូយសិតតក្រាន់បើប៉ុន្តែឲ្យបោះឆ្នោតត្រឹមត្រូវវាសិតតគេអញ្ចេះវាសិតតគេអញ្ចោះខ្ញុំថាអូអាសត្វហើយអាសត្វគ្រាន់តែភ្លើងទៀនមានកម្លាំងអ្នកគ្រប់គ្រងកាន់តែខ្លាំងតាំងអាឆ្កែបំរើ ទាំងអាឆ្កែស៊ីឈ្នួលបំរើនយោបាយហ៊ុនសែនទាំងពួកអាបលៅកទាំងអាអាមិនមែនបលៅករបស់ហ៊ុនសែនហ្នឹងណាទាំងបពពួកហ៊ុនសែននាំគ្នាបកាច់បកិនពេញ Facebook ទាំងអស់វាបកាច់បកិនពេញ Facebook ទាំងអស់ណាវាបកាច់បកាច់នឹងបកាច់រឿងអីបកាច់រឿងណា ប្រកាច់រឿងវានោះរឿងរឿងពួកវានឹងណែខ្លាចគណៈបកលើងទៀនបានសម្លេងច្រើនតាំងពួកកម្មសខាក៏វាឈួតទាំងពួក TVP ក៏វាឈួតអានេះ9គ្នាឈួតមកពូជ9គ្នាឈួតមកពូជណាតាំងពួកអាប្រជាធិបតេយ្យខ្លាំងខ្លាយហ្នឹង9ឈួតមកពូជតែហ្មងខ្ញុំថាយីអាពងកដហើយពួកអាពងកដពួកអាពងកដឯនេះចំជាអន់ចុយគោវាចឹងណា វាអញ្ចឹងបងប្អូនតែបើថាវាពិបាកអើយពិបាកទៅបងពិបាកអើយពិបាកបងតែបើបាត់ចង់ថាឲ្យវាខ្លះទេមិនកើតទេថ្ងៃនេះដូចមិនសូវក្អកហ៎បងប្អូនពួកយប់មិញហ្នឹងជេរកាត់សាញបាទជេរកាត់សាញហ្មងបាទចឹងហើយបានខ្ញុំកណាខ្ញុំខ្ញុំកណាខ្ញុំនៅតែនៅតែនៅតែកោត កោតអាប្រព័ន្ធមានរបស់ពួក CVP ហ្នឹងអញ្ចឹងសរុបមកវិញណាសរុបមកវិញណែរឿងទៅធ្វើបាតកម្មបងប្អូននាំគ្នាទៅធ្វើឲ្យច្រើនប្រឆាំងជាមួយនឹងវត្តមានហ៊ុនសែនជាពិសេសគឺក្នុងនាមយើង ជាប្រជាជាតិអាស៊ាន យើងអត់មាន ក្នុងនាមគណៈបកតាមមុខទេក្នុងនាមយើងជាប្រជាជាតិអាស៊ាន យើងប្រឆាំងជាមួយនឹងពួកណែពួកដែលបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យពលគឺហ៊ុនសែនបាទបាទអានឹងគឺចឹងអញ្ចឹងបងប្អូនខ្ញុំថ្ងៃនេះគឺគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងសូមអញ្ជើញបងប្អូន ចូលរួមទាំងអស់គ្នានៅ ថ្ងៃទី12បាទថ្ងៃទី12ដែលយើង ជួបជុំនៅថ្ងៃប្រហោះណាដាលេទី12ថ្ងៃប្រហោះទី12បាទថ្ងៃសុក្រទី13ថ្ងៃយើង យើងបដកម្មថ្ងៃ ប្រហោះទី12អញ្ចឹងយើងនាំគ្នាមកជុំគ្នានៅថ្ងៃ ទី12ទាំងអស់គ្នាបាទហើយបើតាមដែលខ្ញុំដឹងអឺពេលវេលាម៉ោងខ្ញុំអត់ទាន់បាន កំណត់ទេប៉ុន្តែបានមិនទាន់បានកំណត់ទេ បើហើយយើងទៅពីកន្លែងយើងជួបជុំគ្នាដំបូងយើងជួបជុំគ្នានៅ Capitol Hill ពេលវេលាម៉ោងខ្ញុំនឹងបញ្ជាក់ពេលក្រោយអឹមបន្ទាប់មកប្រហែលជាយើងនឹងធ្វើដំណើរពី Capitol Hill ដោយស្មើថ្មើរជើងបាទដោយថ្មើរជើងមក White House ណាមក White House បាទ យើងថ្មើរជើងយើងធ្លាប់ធ្វើដំណើរថ្មើរជើងប្រហែលជាកន្លះម៉ោងអីប៉ុណ្ណឹងទេពី Capital Hill មកវែកហៅអញ្ចឹងណាអញ្ចឹងប្រហែលជាអញ្ចឹងប៉ុន្តែចាំមើលមានព័ត៌មានជាក់លាក់បន្ថែមទៀតទេណាបាទសូមអរគុណហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងជួបបងប្អូននៅទីនោះជាមួយនឹងបងប្អូនអាទិត្យអាទិត្យផងដែរបាទព្រោះវត្តមានរបស់ហ៊ុនសែនលើកចុងក្រោយហើយហ៊ុនសែន អឺបើបានមកដល់សហរដ្ឋអាមេរិកអឺគឺជាសំណាងល្អទៅវិញហ៊ុនសែនគាត់នឹងអឺលែងបានធ្វើដំណើរទៅណាហើយបាទអស់ហើយអស់ហើយបាទអស់ហើយអញ្ចឹងសូមបងប្អូនជើញចូលរួមឲ្យបានច្រើនកកកបងប្អូនបានជើញទៅក៏អញ្ជើញបើបងប្អូនមិនបានជើញទៅ ជួយឧបត្ថម្ភតាមការគួរទេណាដល់បងប្អូននៅតាមមូលដ្ឋានរបស់ខ្លួនបាទ ខ្ញុំអរគុណបងអឺបងស្រីអឺ Jennifer និងបង Peter បានឧបត្ថម្ភជួយសហុយសដាមកតាមរយៈខ្ញុំផងដែរចំនួន100ដុល្លារខ្ញុំសូមអរគុណផងដែរខ្ញុំខ្ញុំថាអត់ទៅដល់ពេលថាមិននេះទេដល់ពេលបង Jennifer គាត់គាត់គាត់និយាយថាចើបងតាំង ហើយនិយាយនេះមិនមែនសុំបងប្អូនទេអត់ទេណាតែបង Jennifer គាត់មានការជ្រះថ្លាអជូនខ្ញុំធ្វើតាណាខ្ញុំទទួលអនុមោទនាទោះជាខ្ញុំចាយមិនចាយក៏យកទៅជួយដល់អ្នកប្រជាធិបតេយ្យដតីដតីទៀតដែរបាទបាទមិនយកមកធ្វើមានបានទេបាទបើទោះខ្ញុំមិនចាយលុយដែលគាត់ឲ្យមកក៏ខ្ញុំទៅជួយអ្នកប្រជាធិបតេយ្យដតីដតីទៀតបាទ បាទអរគុណហើយបើហ៊ុនសែនទៅអឺរ៉ុបបងសូវបុណ្យសូវតែនាំគ្នាទៅបាតកម្មប្រចាំងហ៊ុនសែនផងបាទអរគុណណាជំរាបលាទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាអរគុណជំរាបលាបាទសុខភាពល្អបាទអរគុណ